ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែរ ធ្លាក់ស្រោច ជាមកតាហាមចុងក្រោយក៏ដោយកូនចង់នៅជាមួយបងដែរយើងមិនខំអីទាំងអស់ចុចចុចចុចរត់ចេញពីផ្ទះហើយមករត់តាមប្រុសហើយមកត្រូវមើលថែម្ដាយក្មេកទៀត អាចារ្យអត់ឃើញហើយអត់ឃើញមកស្អាតទៀតនេះតិចមកស្អាត bao nhiêu nữa chứ Mày Bơi Bắt tên anh chứ Bơi Bơi Bơi Lúc bố ហើយចុះឯងនេះមិនរកស្អីទៀតបើប៉ុណ្្នឹងអត់អស់ចិត្តទៀតទេ កូនស្រីរបស់យើងនេះទៅនៅជាមួយឯងហើយឯងមកទៅវាចង់បានស្អីទៀតមិនមែនបែបហ្នឹងឯងលោកពូឯងចង់បានស្អីទៀតគឺគឺបើបាត់ខ្លួនខ្ញុំមិនដឹងថាបើទៅណាថាម៉េចគេបាត់ខ្លួន រួចឯងមើលថែគេយ៉ាងម៉េចបានគេគេបាត់ខ្លួនឯងត្រូវតាមរកគេឲ្យឃើញបើមិនអញ្ចឹងទេយើងអត់អន់ណាអីទេ ហើយចុះអ្នកទាំងអស់គ្នាមានដឹងថាពៅទៅណាអត់ខ្ញុំខ្ញុំរកគ្រប់ទីកន្លែងអត់ឃើញទេអែមសួរយើងចឹងកូនស្រីរបស់យើងនេះទៅរស់នៅជាមួយឯងនាងសុកចិត្តលះបង់កិត្តិយសគ្រួសារទៅរស់នៅជាមួយឯងដែលមានបណ្ដាញឡប់ស្ទេនេះឥឡូវមានរឿងធំបែបនេះឯងរត់មករកឲ្យយើងជួយអាមនុស្សចំទៀតឯងទៅរកប្អូនយើងឲ្យឃើញបើឯងមករកប្អូនស្រីយើងឃើញទេយើងអត់អត់ឯងទេ ខ្ញុំតាមរកហើយរកគ្រឹបពីកន្លែងអស់ហើយតែរកអត់ឃើញជាមនុស្សប្រុសបែបណាទៅហ៎គ្រាន់តែមើលថែមនុស្សស្រីដែលឯងឆ្លាញ់នេះមើលថែមិនបានផងនោះឯងមុខមាត់អីមកជន់ផ្ទះយើងទៀតឆាប់ចេញផ្ទះយើងទៅ 插低佢。 tội nơi nào. không em anh Bây giờ sorry mong na Mai mai chẳng chịu con tôi là con tôi nè កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Osarian Dairies រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុង ទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើ ពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពវិជ្ជមាននិងឈ្នះរង្វាន់ដ៏អស្ចារ្យ នេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valentine O Volcano បាននៅតាមតូបដែលនៅជិតអ្នកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែហើយនឹងពៅនៅណា នេះតូននិយាយគេនឹងខ្ញុំអត់យល់ទេឆាប់ប្រាប់ខ្ញុំនាងធ្វើអីខ្លះដាក់ម៉ែខ្ញុំហើយនឹងពៅតែតែតូចលេងខ្ញុំសិនខ្ញុំឈឺខ្ញុំមិនលេង រហូតតតែនាងឆ្លើយ ខ្ញុំមិនដឹងថាពួកគេទៅណាទេនាងកុហកការប៉ັດគឺមានតែនាងដែលជាអ្នកធ្វើវាកាត់ឡើងខ្ញុំដឹងច្បាស់ណាស់ថាមានតែនាងម្នាក់គត់ដែលហ៊ានធ្វើរឿងនេះតែខ្ញុំពិតជាអត់ដឹងការពិតមែនណាខ្ញុំនិយាយការពិតនាងមិនឆ្លើយទេល្អនាងមិនឆ្លើយទេ បើខ្ញុំដឹងថានាងជាអ្នកធ្វើរឿងនេះខ្ញុំនឹងមិនលើកលែងឯនេះជាដាច់ខាតអត់ទេអត់អត់អត់អត់ទេម៉ែស្អាតហើយនឹងពៅបាត់ខ្លួនពីផ្ទះមួយយប់ហើយបើសិនជាពួកគេមានរឿងអីកើតឡើងខ្ញុំមិនលើកលែងឲ្យនាងសូម្បីតែបន្តិចតែតែតូចស្ដាប់ខ្ញុំសិនណាអ្វីដែលតូចគិតវាមិនមែនជាការពិតទេ មិនមែនជាការពិតយ៉ាងម៉េចកន្លងមក នាងបានធ្វើអីខ្លះដាក់ម៉ៃស្អាតនាងស្រឡាញ់ខ្ញុំ បានជានាងហ៊ានធ្វើរឿងបែបនេះមកលើម្ដាយរបស់ខ្ញុំខ្ញុំស្អប់មុខនាងខ្លាំងចាប់ពីថ្ងៃនេះតទៅ ខ្ញុំមិនចង់ឃើញមុខនាងសូម្បីតែម្ដងមនុស្សស្រីដូចជានាងអាត្មានិយមខ្លាំងណាស់ សិនជាម៉ែស្អាតហើយនឹងបើមានរឿងអីកើតឡើងខ្ញុំនឹងមិនលើកលែងឯនាងសូម្បីតែបន្តិចម៉ែនេះគឺខ្ញុំតែម្នាក់ខ្ញុំអ្នកបង្កើតរឿងនឹងកើតឡើងហើយនេះមកជាខ្ញុំធ្វើឲ្យតើឯងខូចចិត្តទៅវិញ លោកប៉ូលីសខ្ញុំចង់ប្តឹងលោកប៉ូលីសឲ្យតាមជួយរកម្ដាយរបស់ខ្ញុំហើយនៅមនុស្សស្រីម្នាក់ទៀតផងព្រោះថាខ្ញុំតាមរកគេគ្រប់ទីកន្លែងតែរកអត់ឃើញសោះនេះលោកប៉ូលីសរូបភាពរបស់គាត់គាត់មានរឿងស្ដាំហើយមានសតិមិនសូវល្អគាត់ពួកគេបាត់ខ្លួនប្រហែលម៉ោងហើយគឺល្ងាចមិញនេះឯងពេលដែលខ្ញុំត្រឡប់មកធ្វើការវិញ ហើយចុះលោកមានទៅរកពួកគេនៅកន្លែងដែលពួកគេធ្លាប់ទៅអត់ខ្ញុំខ្ញុំតាមរកគ្រប់ទីកន្លែងអស់ហើយតែនៅតែរកពួកគាត់អត់ឃើញសោះហើយចុះស្រីម្នាក់នោះមានតំណែងនោះឲ្យជាមួយលោកដែរគឺគាត់គឺជាសង្សាររបស់ខ្ញុំហើយពួកយើងរស់នៅជាមួយគ្នាមករយៈឯងមានរូបរបស់នាងទេបាទមានរូបលេខនេះរូបលេខរូបគាត់ មើលមើលមិនសូវច្បាស់ទេកូនកូនតូចណាម៉ែជួយជួយម៉ែផងណាម៉ែម៉ែមើលអត់សូវឃើញទេកូនកូនតូចកូនតូចមកជួយម៉ែផងណាកូនតូចមកយកម៉ែទៅផ្ទះផងម៉ែម៉ែចង់ទៅផ្ទះម៉ែម៉ែអត់ដឹងថាផ្លូវណាទៅទៅផ្ទះយើងវិញទេ ម៉ែម៉ែម៉ែមកឃ្លានបាយម៉ែឃ្លានបាយហើយអត់អត់ខ្ញុំសំតោខ្ញុំខ្ញុំអត់អត់សូវទេ យកឯកសារឲ្យលោកតុយកត់សញ្ញាអូចាចាំលោកតុយនេះគឺជាឯកសារដែលលោកត្រូវពិនិត្យចុងខែលោកតុយនេះគឺជាឯកសារដែលលោកត្រូវពិនិត្យចុងខែអូលោកមានការអីអូគឺខ្ញុំយកឯកសារឲ្យលោកពិនិត្យចាំដាក់នៅនឹងណាចាំទៀតខ្ញុំពិនិត្យបាទ អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកអាយស្កូឡាបង្កើតភាពវិជ្ជមាននិងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា Ovo Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine Ovo Volcano បាននៅតាមតូបដែលនៅជិតអ្នក ូនតូម៉ែម៉ែម៉ែចង់ហូបបាយបាយបាយបាយបាយបាយបាយរើពីថ្ងៃនៅនៅនៅសល់ហូបហូបបាយសិន ផ្ទះតែតែម៉ែម៉ែរកផ្លូវអត់ឃើញទេតែតែបើម៉ែទៅផ្ទះគេគេគេគេនឹងនឹងធ្វើបាបកូនតូច Ha ha ha. អត់អត់អត់អត់ទេក្មួយក្មួយលែអាកុំកុំកុំធ្វើបាបមីងណាមីងខ្លាចអើយមីងមីងអត់ទៅរកកូនតូចទេកុំកុំធ្វើបាបកូនតូចឯណាមីងមីងមីងអត់ទៅទេមីងមីងមីងខ្លាចមីងមីងខ្លាចកុំកុំធ្វើបាបមីងណាមីងមីងខ្លាចហើយអូយមីងខ្លាចខ្លាច rất lạnh mình mình mình lại ơi tôi lẽ không thể bạn mình anh ạ mình mình mình lại mình mình lại ơi mình mình cứ lại mình cứ lại nè cũng không thể bạn mình anh ạ ពីណាណាហេតុអីបានចេះតែមានរឿងកាត់ឡើងចឹងខ្ញុំបានកាសូម្បីមនុស្សតែខ្លួនឯងស្រឡាញ់ក៏មិនអាចការពារបានដែរ អូនមកវិញហើយបើអូនអូនអត់ទៅណាមិនបានជាបងតាមប្រអូនឃើញសោះអញ្ចឹងគឺបង គាត់ឲ្យបងមកចាប់អូនពេលដែលបងទៅធ្វើការបាត់ចុះមកស្អាតមកអីអូនមានដំណឹងគាត់អត់បានត្រឹមតអូនត្រឡប់មកវិញបងសប្បាយចិត្តណាស់តាហើយបងកុំអូនណាគេយកអូនទៅវិញដែរចុះនេះ មិនបើអូនចេញមកវិញកាអូនអូនលួចចេញមកហើយបងអើពួកយើងនៅយូរទៀតអត់បានទេណាពុកម៉ែអូនគាត់អាចខិតមិនព្រមទេពួកយើងអាចនៅនឹងទៀតទេអូនដឹងថាពុកម៉ែអូនគាត់នឹងមិននៅស្ងៀមទេណាតែពេលនេះ បងអត់ទាន់បានរមាយឃើញទេមិនអីពេលនេះបងបានអូនត្រឡប់មកវិញហើយបងសប្បាយចិត្តហើយហើយបងនឹងមិនអោយអ្នកណាគេបើយកអូនចេញពីបងម្ដងទៀតទេចឹងយើងយើងឆាប់ទៅទៅទៀតហើយពួកយើងមិនអាចយកឈ្នះ ចិត្តមានអ្នកពុកម៉ែអូនបានទេតែមុំខ្វល់បងនឹងការពីអូនគ្មាននរណាអាចយកអូនជាពីបងបានយើងយើងឆាប់ចូលទៅក្នុងផ្ទះទៅណាចូលទៅណាក៏មិនបានដែរឡប់ទៅវិញ បងខ្ញុំអត់ទៅណាខ្ញុំចង់នៅនឹងជាមួយទូចឯងលេងស្ដាប់យើងហើយឯងត្រូវតែទៅផ្ទះជាមួយយើងកុំឲ្យយើងចាប់អីអសោះណាអ្នកទាំងពីរឈុំបែងបាក់ពួកខ្ញុំទៀតខ្ញុំមិនល្អត្រង់ណា បានជាមិនឲ្យខ្ញុំស្រឡាញ់បើអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នក និងឈ្នះរង្វាន់ដ៏អស្ចារ្យនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Galtin O Volcano បាននៅតាមតូបដែលនៅជិតអ្នកអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនអញសួរយើងអញ្ចឹងអញមានមើលខ្លួនឯងដែរអត់ថាឯងនេះវាសំជាមួយនឹងកូនយើងដែរទេឯងមានម៉ៃឈួតឯងកុំសង្ឃឹមតែបានកូនយើងឯសោះ យើងមិនខ្វល់ថាអីស្រឡាញ់កូនយើង មានទំហំប៉ុណ្ណាទេគឺយើងមិនអោយអញទាំងពីរនាក់ជួបគ្នាលេចណាហេតុអីមិនចាំមិញបែកពួកខ្ញុំពុកនិងម៉ែក៏ធ្លាប់ស្រឡាញ់គ្នាដែរមែនទេចាំបើសិនជាគេបែកអ្នកទាំងពីរមានអារម្មណ៍ម៉េចម៉ែឪឯណា ដែលមិនស្រឡាញ់កូននោះហើយបើស្រឡាញ់ហេតុអីមិនធ្វើចឹងគាត់នៅស្រឡាញ់គ្នាក៏ខឹងដែរមែនវាមិនខឹងទេ តែវាខុសត្រង់ថាឯងនេះស្រឡាញ់មនុស្សវាខុសមនុស្សដែលខ្ញុំស្រឡាញ់គឺបងតូចវាណាគេផ្សេងឯងមែនថាជីវិតឯងនេះឯងកើតមករើផ្លូវដើរខ្លួនឯងនោះវាត្រូវតែរហូតនោះទេឯងត្រូវទៅផ្ទះវិញជាមួយយើងយើងជាឪរបស់ឯងត្រូវតែយកឯងទៅផ្ទះវិញខ្វះអីបរោះល្អល្អកកោកនោះគេមានតែមុខមាត់គេមានតែកិត្តិយសនេះគ្រាន់បើជាអាមួយនេះឆ្ងាយណាស់ អ្នកទាំងពីរកើតខ្ញុំមកចាំខ្ញុំបានតែខ្លួនខ្ញុំទេតែចិត្តខ្ញុំមិនដងខ្ញុំអ្នកទាំងពីរគ្រប់គ្រងអត់បានទេថ្ងៃនេះយើងមិនខ្វល់ថាមានរឿងអីកើតឡើងទេឯងត្រូវតែត្រឡប់ទៅវិញជាមួយយើងយើងជាឪឯងយើងត្រូវតែយកឯងទៅផ្ទះវាឲ្យបានតោះអាសាចូលទៅចាប់វាទៅកូនសំបកូនឆ្លៃមុំតូច con mãi nó uyên con mà nè hãy ấn vai và slap mình mới ăn làm nút rồi đi hãy slap đi mau ở tê ở tê bay mau bay bay bay bay con dê Ha ha ha! អង្គុយនៅកន្លែងហ្នឹងចឹងហ៎កូនកូនកូនតូចកូនតូចម៉ែម៉ែម៉ែម៉ែនឹកកូនតូចខ្លាំងណាស់ម៉ែម៉ែម៉ែម៉ែម៉ែណាម៉ែម៉ែម៉ែស្អាតកូនកូនតូចកូនកូនតូចចាយើងយើងយើងទៅរកអ៊ីតចាយហើយហើយហើយយើងទៅផ្ទះជាមួយគ្នាណាកូនកូនកូនតូចកូនកូនកូនតូចបងម៉ែកូនកូនតូចម៉ែម៉ែម៉ែនឹក ម៉ែម៉ែមិននឹកកូនតូចខ្លាំងណាកូនតូចកូនតូចកូនតូចរបស់ម៉ែអូកូនកូនតូចមកមកមកម៉ែអោបតិចណាអូយម៉ែម៉ែមិននឹកកូនតូចម៉ែម៉ែមិននឹកណាអេជីឈុតនេះមកពីណាមកពីណីហ្នឹងមកអោបតខ្ញុំណាហ៎យើងនេះមានតែអីបងឯងអត់ យាយសម្រាមនេះឈួតឈួតមកអោបកូនខ្ញុំតាកូនតាអូអូមិនមិនមិនមែនកូនតូចទេមីងមីងមានអីមែនមីង ប្រហែលប្រហែលអូមីងស្អាតទេមិនមិនមិនមិនក្មួយក្មួយដឹងថាមីងមីងមីងឈ្មោះស្អាតមីងស្អាតខ្ញុំធ្លាប់ជួបមីងម្ដងមីងចាំខ្ញុំអត់មីងអត់ចាំទេខ្ញុំធ្លាប់ជួបមីងម្ដងកាលពីប្រហែលឆ្នាំមុនណូដែលមីងមកបៃកូនក្មេងឲ្យខ្ញុំហ្មងហើយមីងសុខសប្បាយអត់មីង អត់អត់សុខទេមិញមិញកំពុងទៅតាមរកកូនតូចកូនតូចគេចេញពីផ្ទះយូរថ្ងៃហើយមិញមិញចង់ជួបកូនតូចមិញបាត់កូនហ៎មិញអត់អីមិញចាំខ្ញុំជួយឲ្យកូនកូនតូចឯងមិញណាមិញមិញអរគុណណាស់ជួយជួយរកកូនតូចឲ្យឲ្យមិញផងបាទអត់អីមិញអញ្ចឹងមិញកុំទៅណាណាតែចាំខ្ញុំនៅនឹងណាខ្ញុំទៅប្តឹងប៉ូលីស ឲ្យជួយតាមមើលកូនតូចឲ្យមីងណាអូចាចាអរគុណមិនហ្នឹងណាមីងកុំទៅណាចាចាខ្លាចខ្លាចខ្លាចទៅទៅរករកកូនតូចសិន con tôi, con tôi ជ្រុលតាមផ្លូវអញ្ចឹងអូអូសាច់សាច់មន់សាច់មន់តាទុកទុកទុកយកទៅហូបជាមួយនឹងនឹងកូនតូចហូបហូបពីអ្នកកូនតូចលេលេលេលេលេងហូបនំប៉័ងទៀតតាអើយទុកទុកហូបទុកអូសាច់មន់ទុកទុកសិនអូ ទិញយើងមកឲ្យមកអត់ទេអត់ទេបើរបស់យើងទេយើងយើងយើងយើងទៅឲ្យកូនតូចអត់ទេអត់អត់ទេឲ្យយើងវាយអត់ទេឯងឯងអើអត់កុំកុំបាយទេអីធ្វើអីធ្វើហ្នឹងតលាក់មកចូលព្រាមបើឯងមិនតលាក់ទេយើងហាប់លីចាប់ឯងទៅបងទេខ្ញុំកាយបងបងគុំគុំបងគុំបងចាប់ខ្ញុំអត់ខ្ញុំខ្លាចហើយគុំគុំ មីងមីងយ៉ាងម៉េចហើយខ្ញុំខ្ញុំអត់អីទេគេមីងមីងអរគុណឯណាក្មួយ ណាមិនអីទេមីងមីងដើរហើយចាយនឹងយប់យប់ប្រយ័ត្នផងម្ដុំនេះមានមនុស្សខូចខូចច្រើនណាស់ណាចាចាទុកទុកហូបពីអ្នកកូនតូចណាទុកទុកទុកទុកទុកអ កូនតូចបាទបាទបានសាច់មន់ហូបហើយមកមន់មន់មន់មន់របស់យើងទេ យើងយើងយើងទុកឲ្យកូនតូច យើងយើងមិនឲ្យឯងទេយើងយើងទុកឲ្យកូនតូចយើងយើងទុកហូបពីអ្នកកូនតូចមន់ ឲ្យយើងមកទេមកមកយើងទេយើងយើងមិនឲ្យទេយើងមិនឲ្យទេបងដីស្រឡាញ់មួយតែមិនភ័យព្រួយខ្លាចមានថ្ងៃប្រែ ដីស្រឡាញ់ដែរមិនចេះក្បត់មិនចេះសាវ៉ាក្ដីស្រឡាញ់អាឡូខ្ញុំខលពីប៉ូលីសទៅអាឡូលោកប៉ូលីសនេះលោកប៉ូលីសថា សាកសពស្ត្រីចំណាស់ នោះមានសតិមិនសូវល្អគុកគុនតូចបើការស្អែកហ្នឹងហ៎ពិតមែនហើយបងយេស្អាតស្អាតណាស់កូនតូច